យដល់ទៅ2 3កន្លែងមិនដឹងថាត្រូវរៀនអីទុកអីនេះអូយដល់ទៅ2 3កន្លែងមិនដឹងថាត្រូវរៀនអីទុកអីនេះចប់បាក់ដប់តឈ្មោះ តែមិនដឹងថាត្រូវរៀនអីដើម្បីឲ្យបានប្រាក់ខែច្រើនអូយសួរខ្លួនឯងក៏មិនដឹងដែរនេះថាត្រូវរៀនអីអើយយ៉ាប់ហ่าគិតរឿងអនាគតឈឺក្បាលដល់ហើយនេះមិនដឹងថារៀនតាមមហារូបករណ៍ឬមកក៏រៀនបងលុយទេនេះ ឲ្យតែម៉ាក់ម៉ាក់នេះណាមិនដឹងយកមួយណាទុកមួយណាទេនេះរៀនអាហារូបករណ៍អីបើរៀនបាននីតិអត់ល្អផងហ្នឹងរៀនទៅក៏ពិបាកដដែលមិនដឹងថាត្រូវរៀនអីទេនេះអូហើយជាមានតែមើលគេឯងមកទៅខាងណាគេរៀនច្រើន រៀនខាងហ្នឹងទៅប្រកាសជាទីផ្សារខាងហ្នឹងគេបុកទឹកហីមើលអីកូនមិនគូដូចពិបាកចិត្តអីខ្លាំងម៉េចមានមើលអីប៉ាមើលអាហារូបករណ៍ត្រូវទៅរៀននេះអើរៀនចប់ហើយ ហើយជាប់បាក់លុបហ្នឹងជាង2ខែហើយណាអើព្រោះកូនឯងមិនគន់នៅដូចជាបបាក់ម៉េះអាហ្នឹងប្រឡងជាប់ផងមកចូលមកតម្រាំធ្លាក់ទៀតគិតតែមិនទេណាណាខ្ញុំកំពុងគិតហ្នឹងប៉ាមកពីមិនទាន់ដឹងថាត្រូវហ៊ានអីឲ្យប្រកបហ្នឹងប៉ាអូអាសានណាតែកូនឯងនិយាយដល់កូនក្មេងហ្នឹងណាបើចឹងរៀនពី10ឆ្នាំហ្នឹងបានធ្វើតែមកឆ្លោយថា នឹងអីអញ្ចឹងហ៎កូនអុយរៀនអស់លុយមកកណោពីកណោកូនឯងមកមកឆ្លើយថាអញ្ចឹងមិនពិបាកអីក៏ពិបាកម៉េចណាខ្ញុំដឹងឯប៉ាថាខ្ញុំកំពុងតែត្រូវរៀនអីឥឡូវខ្ញុំគិតនេះថារៀនទៅវាខុសរៀនទៅមិនចំនឹងទីផ្សារដែលគេត្រូវប៉ាន់ណាប៉ាហើយសំខាន់ឥឡូវហ្នឹងរៀនអីត្រូវតម្រូវទីផ្សារគេទៀតអើរៀនឲ្យវាច្បាស់លាស់ណាកូនណា កុំអានេះរបៀបចូលចូលតាមគ្នាតាមគ្នាហ្នឹងណាចាប់ណាធំប្រប៉ុណ្្នឹងហើយទេណាតែនឹកចាក់នេះមិនកើតចាប់នោះមិនកើតមិនដឹងរៀនស្អីជាស្អីណានឹងចាំសួរប៉ានឹងឲ្យប៉ានឹងបង្ហាញបញ្ចូលទៅចេះចុះសម្បត្តិបញ្ញាចឹងសួរពេលណាក៏ថាចាប់គិតមើលសិនចាប់គិតចេះចាប់គិតចុះអីមិនចឹង ដល់ឥឡូវហ្នឹងមិនកូនឯងគិតថាចង់ចង់នៅលក់ដូរអញ្ចឹងទៅកុំឲ្យអស់លុយហ៎អញ្ចឹងហ៎កូនអីកូននេះមិនចេះបាក់ទៅបាក់ទៅញ៉ឹងកូនអស់លុយច្រើនណាកូនណា ខ្សាន់យើងអត់មិនដែលខ្វល់ស្រាប់តែរឿងហ៊ានហ្នឹងណាមានលុយបងគេទៅសុចិត្តជាងណាមួយស្រីយើងហ៊ានសើចេះអញ្ចឹងហ៊ានណាបានមលមុំយកទៅខ្វល់ច្រើនម៉េចឯងនិយាយចាញ់មកវាស្រួលហើយអត់មានកាត់អីសោះហ្មងអនាគតហ៎អើយបានអីមិនស្រួលហ៎មកមករៀនជាមួយគ្នាមកបានគ្នាពីរនាក់ឬអីថារៀនចេះខំប្រឹងរៀនចេះដូចគ្នាហ្នឹងអឺហើយទៅរៀនណាវិញនេះទៅដែរ គិតឡើងកញ្ញាញ់ខួរហ្មងនេះអើយគ្មានអីទេកញ្ញាញ់ខួរទេមករៀនជាមួយគ្នាមកណាមួយមុខជំនាញហ្នឹងណាគេពងពេញនិយមផងណែសំខាន់រឿងអីក៏ដោយបច្ចុប្បន្ននេះគេយកបទពិសោធន៍ការងារនាំមុខសាលាចេះត្រឹសស្អីហ្នឹងរៀនល្មមល្មមបានណាមកធ្វើការរៀនធ្វើការទៅមិនខ្វល់ច្រើនពេកឯងគិតថាចង់រៀនជំនាញដែលស្រឡាញ់ដែរប៉ុន្តែដល់ពេលដើរសួរទៅអ្នករៀន100នាក់មានតែ10នាក់អីហ្នឹងអស់ហើយ ឯងសើតហ្មងហើយប៉ាគ្នានឹងគាត់ទៅស្ដីបន្ទោឲ្យគ្នាអារឿងរៀងជំនាញអត់ច្បាស់លាស់ណាគាត់ហ្នឹងមិនដឹងគាត់ចេះតែនិយាយគាត់គិតថាងាយងាយអញ្ចឹងគេរៀនចប់ពីណាគេមិនចង់បានប្រាក់ខែច្រើនច្រើនការងារល្អល្អសំខាន់ណាលើជំនាញដែលយើងចង់រៀនហ្នឹងឯងហើយតែខ្វល់ច្រើនពេកមករៀនជំនាញដូចគ្នាមកមុនចូលរៀនណាត្រូវគិតមើលសិនមើលសិនមើលបើសិនជំនាញហ្នឹង ក៏ហ៊ានច្រើនមានន័យថាចម្រៀងទីផ្សារគេពេញនិយមមកអើយទំខ្វល់ច្រើនពេកមកហ៊ានជាមួយគ្នាមកអើយហើយក៏មកគិតដល់ថ្ងៃហ្នឹងមើលឥឡូវនេះយើងគួរតែរកសាលាណាហ៊ានសិននេះណែហ៊ានជាមួយគ្នាទៅកុំគិតច្រើនពេកមុនចូលសកលវិទ្យាល័យវាពិបាកចឹងហើយដល់ពេលទៅរៀនគ្មានអីពិបាកផងណែជីវិតនៅសកលវិទ្យាល័យវាស្រួលជាងនៅវិទ្យាល័យហងមានអីត្រូវរៀនច្រើនផងកុំគិតរឿងរៀនច្រើនពេក ក៏ល្ងួយអឺឥឡូវមករៀនចូលទេអឺហើយមានការអីមែនប្រទេសមកគ្នាយើងហ៎វោធានក្រេមានអីចាអារម្មណ៍ទេតាតែគ្រាន់លើជាប់ធៀមស្កប់ជាឡៃហ្នឹងមានពេលណាយណាអើយតើបើទៅបានទេតើកុំនិយាយហៀវរាប់ច្រើនពេកហ៎ អូមែនតាចាអារម្មណ៍មែនតាហើយការ៉េសួររៀនតាអីស្រួលរៀនជាងអង់គ្លេសទៀតរៀនតែមួយខែចាស់ហើយចាប់រំអត់អឺមានអីអូខេបាយយើងហេអើយអញញ៉ាំអញញ៉ែមហ៎មានអីប្លែកមែនគេវួយការ៉េវិញបើបាក់ថ្មីហ៎ហើយគិតមើលទៅរៀន grade សួររៀនណាជាភាសាអង់គ្លេសទេដល់រៀនតែពីរបីខែចេះបកប្រែហើយយើងជានិស្សិតបាច់គិតច្រើនទេណាបាច់ចាំដល់ផ្ទះ grade ទេ ជាបកប្រែទៅដាក់ពាក្យចូលក្រុមហ៊ុននោះប្រាក់ខែមកគោកមកទៅអីអូខេតោះទៅរៀនស្អីទៀតហើយកូនណាបងថ្លៃសាលា600ទៅហើយនេះហើយមកសុំរៀនអីទៀតហើយកូនប៉ាសុំបងខ្ញុំចង់រៀនក្រេបន្ថែមមកមុខទៀតហ៎ប៉ារៀនតែប្រហែលខែចេះហើយ ខ្ញុំអាចនិយាយភាសាបានកូនអាចទៅបកប្រែនៅតាម ក្រុមហ៊ុនឲ្យគេហើយប្រាក់ខែមានតិចណាប៉ាវាគ្រាន់ប៉ាជាងយកពេលទៅណេដើរលេងទេប៉ាណែឥឡូវនេះកូនឯងចង់រៀនអីឲ្យប្រកបហាពួកកូនឯងរៀនឡើងពី3មុខជំនាញម្នាក់ឯងហើយនេះហ៎អូទៅបងថ្លៃសាលានេះរៀនមិនទាន់នឹងបានកន្លះឆ្នាំផងឥឡូវមកសុំរៀនស្អីណាទៀតគាត់រៀនរៀនយ៉ាងហ្នឹង ប៉ាខ្ញុំមិនមែនយកលុយទៅធ្វើអីខុសណាប៉ាគ្រាន់យកលុយទៅបង់សាលាការ៉េតាប៉ាបើថាយកលុយទៅស៊ីចាយទៅសំប៉ាថាខ្ញុំខ្ញុំគ្រាន់តែចង់ខ្លាចជាមនុស្សម្នាក់ដែលចេះជួយគ្រួសារបានខ្លះហ្នឹងប៉ាបើ មានចំណេះដឹងក្នុងខ្លួនណាក៏វាមានតម្លៃជាងយកលុយទៅចាយប្រដេះប្រដាស់ដែរប៉ាណាអារឿងរៀនហ្នឹងប៉ាមិនខ្វល់ទេក៏ប៉ុន្តែកូនឯងហ្នឹងរៀនផ្អើលតែតាមគ្នាហ្នឹងរៀនឯងចេះហ៎ ចង់ចេះនឹងអាប៉ាទៅកូនទៅរៀនណារៀនច្រើនណាមានអីមិនល្អប៉ាចេះច្រើនការងារយើងមានជំរើសច្រើនហើយកន្លែងការងារក៏គេទទួលយើងយកងាយងាយដែរសំខាន់ណាយើងមានសមត្ថភាពកន្លែងណាក៏គេយកយើងដែរប៉ាហើយហូចចុះហូចចុះបើរៀនច្រើនមុខអញ្ចឹងហើយកូនឯងមានពេលទៅរៀនដែររៀនតាន់ដែរណាអារឿងហ្នឹងខ្ញុំចេះចាត់ចែងហើយប៉ា អូយប៉ាមិនដឹងទេក៏ប៉ុន្តែណាប៉ាចង់ឲ្យកូនឯងរៀនស្អីមួយនឹងឲ្យវាប្រកបឲ្យប្រកបមកណា មួយណាមួយ នឹងមកកុំមកជបោកជបអល់អញនេះផងអញនេះផងអញនេះផងរៀនយ៉ាងម៉េចក៏យ៉ាងហ្នឹងរៀនរៀនច្រើនពេកប៉ាអារឿងរៀនហ្នឹងប៉ាមិនបាច់ចាំភ័យទេកូនណាមិនដែលធ្វើឲ្យប៉ាខកចិត្តទេមែនអត់ទោះបីកូនរៀនមិនសូវប្រកែកក៏ដោយតែកូនណាមិនដែលរៀនដប់ថ្នាក់អីមែនទេប៉ា បើរៀនណាដឹងតែរៀនឯប៉ាកូនណាមិនឲ្យប៉ាបាក់មុខទេប៉ានេះកដាបងប្រាក់150ដុល្លារអញ្ចឹងបានន័យថាខ្ញុំត្រូវបងម្ដងទៀតនៅពេលដែលខ្ញុំនិយាយបាន3ខែមែនអត់ស្រេចតែអ្នកទាំងពីរហើយចូលសភៅហ៎ខ្ញុំត្រូវយកអាហ្នឹងមកចាំថ្ងៃចូលវិញតែមិនយកអើយបាត់ចាំថ្ងៃចូលរៀនទេខ្ញុំយកអាហ្នឹងតែម្ដងកុំឲ្យថ្ងៃចូលរៀនណាខាត់ពេលច្រើន ញ្ចឹងត្រូវបង់10ដុល្លារទៀតសាគ្រឿងស្រវឹងសូមកុំបាក់ម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ម៉ៃឡូប្រភពនៃធម៌ពលដើម្បីជោគជ័យ លាក់ទៅក្រូទឹកដោះគោប្រអប់ថ្មី ត្រៀមខ្លួនរួចជាស្រេចសម្រាប់កុមារលូតលាស់ដោយភាពរីករាយស៊ីមឡាក់ Gain IQ ថ្មីក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែ DT ចែករង្វាន់មិនដឹងទេបានទាំងស្បៃសឈ្នះទាំងរង្វាន់តោះយើងកោះទាំងអស់គ្នាអារម្មណ៍មានធម៌ពលពិសាគ្រឿងស្រវឹងសូមកុំបើកបោថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាំងសាឡៃ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 ថាម៉េចរៀនសិនសតហើយអត់គិតរកជំនាញនៅសាកលវិទ្យាល័យទេរៀនតែមួយបានហើយស្រឡាញ់តែមួយហ្នឹងចាប់យកមួយមួយសិនទៅគ្នាស្រឡាញ់ខាងភាសាបកប្រែអញ្ចឹងឲ្យគ្នាទៅរៀន2 3ក៏អត់កើតដែរហើយមិននឹងយក វាទៅប្រើក្នុងនាមអីដែរហ្នឹងបើកោដៅមានតែមួយហ្នឹងបើសេវាច្រើនពេកចាប់យកអត់អស់ទេរៀនតែមួយឲ្យច្បាស់សិនទៅចាំគិតទៀតថាខ្វះអីថ្ងៃក្រោយរៀនចិន ថៃនឹកឃើញមិនទៅរៀនចិនអញ្ចឹងខៃមុនហ្នឹងគេប្រាប់អីតើអីថាគេស្រឡាញ់ជំនាញបកប្រែយល់អត់អឺហើយចុះរៀនចិនចុះបើចប់ហើយយើងធ្វើការមិនទៅធ្វើការដូចគេដូចឯងហ្នឹងយើងអាចធ្វើការនៅកន្លែងបកប្រែផ្សេងផ្សេងក៏បាន ធ្វើការងារក្រុមហ៊ុនក៏បានធ្វើការរោងចក្រក៏បាននិយាយទៅឲ្យតែយើងចេះអត់ខ្វះឲ្យកន្លែងការងារខ្លាចតែយើងស្ទាក់ស្ទើរ ឥឡូវនេះគ្នារៀនសាកលវិទ្យាល័យជាមួយកូរ៉េចេះតែរៀនរៀនទៅរៀនចប់ធ្វើការដូចគេដូចតែឯងហ្នឹងហេនិយាយអញ្ចឹងរៀនចិនពិបាកអត់រៀនអីក៏ពិបាកដែរសំខាន់ណាស់ឲ្យតែយើងចេះអត់ធ្មត់គ្រប់ការងារទាំងអស់សិតតែដូចគ្នានោះតែសំខាន់ណាស់គឺកត្តាដំបូងតែយើងចេះចាប់វាប្រកាសអត់កុំចេះតែតាមគេវើយអើយ មិនដឹងជាពិបាកស្អីទេរៀនចិនប្រាក់ខែច្រើន ធ្វើការក្នុងក្រុមហ៊ុនក៏បាន ធ្វើការជាអ្នកបកប្រែក៏បានវ៉ាវវ៉ាវចាប់គិតមើលម្ដងទៀតសិនថាកូរៀនដែរអត់ណោះរវាងកូរ៉េនិងចិនណាតើទីផ្សារមួយណាគេច្រើនជាងណោះតែនេះស្ដាប់មើលវានិយាយមើលទៅមិនធម្មតាទេ ពេលនេះដឹងតែ KK នេះ ពុកម៉ាក់អឺនៅគុកមនីហ្នឹងទៅឯងអត់មានមើលម៉ោងទេហើយម៉ោងម៉ានអីហើយគ្នាជិះក្បាប់ពេកអើយខករួចហើយហើយហើយទៅម្នាក់ឯងហ្នឹងហ្នឹងស្អីគេងាកមិនឃើញប្អូនក្នុងហាងមីហឺសោះហឹកឡើងជិះក្បាលធាកើតវិញហេអានេះខ្ញុំប្រាប់ថាឈឺក្បាលនៅទៅមិនជឿទៀតបើទៅកើតគ្នាទៅហើយមានអាចចង់ឈប់ទេអឺកុំភ្លេចសុំច្បាប់ឲ្យគ្នាផងណាកុំឲ្យភ្លេចបើ ហើយអានេះមើលវានិយាយធ្វើមើលតើវាបងលុយអញហ៊ានចឹងណាប្រាប់នោះប្រាប់បានហើយអញធុញណានិយាយច្រើនណាបានហើយបើអញចង់ទៅរៀនមិនបាច់ចាំហាមអញទេសានសានថ្មនឹងមិនធន់ខកទេអត់ទៅរៀនទេឯកូនបាទខ្ញុំឈឺក្បាលហើយហើយខ្លៅខ្លួនទេនេះទៅរៀនអត់កើតទេ ស្អែកប្រហែលជាធัวបាទខ្ញុំទៅរៀនសានតើគាត់ឯងអត់ចេញមករត់ឆ្នាំរត់អីលេបសិនទេអីតិចពិបាកឈឺធ្ងន់ធ្ងរជាងនឹងវាទៅដេកសងំក្នុងបន្ទប់អត់ចេញមកសោះអញ្ចឹងអត់អីទេប៉ាខ្ញុំចេញទៅក្រៅឥឡូវអីទីផ្សារការងារណាខ្ពស់គេរៀនច្រើនយើងរៀនមួយ នឹង ទៅចាំបាច់ខ្វល់ច្រើនទៅអីទេ វាមិនដែលអស់ប្រមាណលុយទេគ្រាន់តែបងលុយអត់ទៅរៀនហ្នឹងសំខាន់អនាគតយើងថ្ងៃមុខតាគិតថាខាងណាល្អយើងទៅខាងហ្នឹងទៅ ទីផ្សារគេតម្រូវច្រើនអាភាសាចិនហ្នឹងឯង thank you អឺយើងជ្រាវយើងបកថាស្រាវជ្រាវបាទ function គឺយើងបកថាចេញទៅផ្ទះចេញរៀនទៅណាបាទអញ្ចឹងនៅថ្ងៃនេះយើងរៀនដល់ត្រឹមនេះសិនចុះហើយនៅពីទៀតលោកសើនឹងបញ្ចូលពីបន្តិចកុំអោយអ្នកនរគ្នាភ្លេច ទាន់ផងអសមួយតែក្តាមវាលើគ្នាចុះរៀនមុខផ្លេចក្រោយតាមទាន់ណាអើយជីក្បាលបើដឹងថាមករៀនពិបាកអញ្ចឹងណាមករៀនតាំងពីដំបូងណារៀនលេខមិនទាន់គេផងឥឡូវមករៀនពាក្យទៀតអាមួយមិនទាន់ចេះផងឥឡូវអាថ្មីមកដល់ទៀតណា xuống đó xàm sấp cơ hua khoảng một thầy vòng bay Hmm. ណែហើមិនហើយអារឿងរៀនមហាវិទ្យាល័យឯងនោះមិនគុំឃើញតែរៀនសោះអញ្ចឹងហ៎អារឿងរៀនកូរ៉េនេះឬថាម្ដងពីរម្ដងបីណានោះមិនគោស្ងាត់ឆឹងទៅវិញអញ្ចឹងណាបានអីមកវិញខ្លាយនេះឃើញតែមើលតែទូរស័ព្ទចុចតែទូរស័ព្ទហ្នឹងណាងាកមកមកនេះនិយាយគ្នាឲ្យដឹងរឿងម្ដងយើងនេះណាប៉ាណា ឲ្យលុយឯងទៅបង់សាលារៀនអស់ច្រើនណាស់ហាលឺសួរទេហាមិនក៏បានទៅឈួកមកចឹងប៉ាខ្ញុំខ្ញុំថៃហាយើងនេះតាមឯងទាំងអស់ណាឯងចង់រៀនអីក៏ឲ្យលុយទៅបងរៀនដែរណាព្រោះឯងទៅរៀនស្អីបន្តិចទៅអានោះរៀនបន្តិចទៅណាជ្រួលជ្រឿមផ្អើលទៅតាមគេហ្នឹងរៀនអានេះបន្តិចអានោះបន្តិច មិនដឹងជាស្អីជាស្អីដល់សួរទៅឈ្ងោកមុខដូចទីងងអញ្ចឹងរៀនដល់12ឆ្នាំណាចប់បាក់ដប់ហើយមិនដឹងទៅចាប់អានេះមិនដឹងជាស្អីមិនដឹងចាប់អានោះមិនដឹងជាស្អីហើយដល់ទៅពេលចូលមហាវិទ្យាល័យមិនដឹងជារៀនស្អីឲ្យច្បាស់បើចុះអនាគតទៀតពឹងទៅលើស្អីហើយបើខ្លួនឯងមិនដឹងស្អីផងឲ្យពីណាគេមកប្រាប់មកណែនាំខ្លួនហាអស់ធំហើយណាហាអើគេតែម៉េច ឬក៏ចង់នៅផ្ទះនឹងអត់ធ្វើអីហ្មងហ៎ព្រោះឥឡូវនេះបោះចោលអស់ហើយសាលាណាក៏ឈប់សាលាណាក៏អត់ទៅរៀនហើយប៉ាណាមកពីណាទៅណីក៏ដោយពួកគេសួរដែរហើយកូនរៀនដល់ណាហើយឃើញតែចេញបាត់ពីផ្ទះងាល់ថ្ងៃហ្នឹងថ្ងៃណាក៏ទៅរៀនរៀនដល់ណាហើយហើយប៉ាមិននឹងឆ្លើយប្រាប់គេថាម៉េចឡើយហ្នឹងហ៎ខ្ញុំមិនតន់ឈប់ណាប៉ាហ៎ហើយបើមិនឈប់មិនក៏ទៅរៀន ហេតុអីបានជាសាលានោះគេទេមករកប៉ានេះគេសួរថាអត់ទៅរៀនពួកខ្ញុំចង់រកការងារសិនខ្ញុំធ្វើការបដារៀនបដាខ្ញុំចង់យកលុយប៉ាចាយទៀតទេស្អីដល់ដល់ស្អីទៀតហើយចង់ស្អីទៀតហើយហាចង់រៀនអីទៀតហើយចង់ធ្វើអីទៀតហើយក្នុងខួរក្បាលឯងហ្នឹងហើយរាល់ថ្ងៃហ្នឹងចង់គិតអីហើយចង់ធ្វើអីធ្វើអីហ្នឹងតាមតែចិត្តឯងចង់មកឆាវមកឆាវអញ្ចឹងហើយដល់ពេលធ្វើអីមិនកើតឈប់គ្មានផែនការសម្រាប់ជីវិតនឹងច្បាស់លាស់ទេ អញ្ចឹងតាមតែឯងចង់តាមតែឯងសមាសម័យអញ្ចឹងហ្មងហ៎ប៉ាស្អែកខ្ញុំទៅសភាការងារហើយហ៊ានចាប់ប៉ុណ្ណឹងដែរមិនដែរកន្លែងសភាការងារគេមិនយកទេតបថ្ងៃនេះហើយចេះមកមកគេយកហើយសំខាន់ណាស់យើងធ្វើវាបានអត់ហើយដូតមាត់ឯងចុះមិនបាច់រៀនមិនបាច់ចប់ចុងចប់ដើមអីទេឈប់អស់ហើយបាទមិនប្រកាសថាអ្នករៀនចប់នឹងចេញមកគេធ្វើបានការងារភ្លាមភ្លាមណាខ្ញុំគ្រាន់តែចង់ធ្វើការសិនតាប៉ាហើយមិនតន់ឈប់រៀនណា គាត់តែបញ្ហាបន្តិចតួចខ្ញុំឈប់មួយរយៈសោះហ្នឹង ស្រវឹងសូមកុំបាក់ម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ Milo ប្រភពនៃធម៌ពលដើម្បីជោគជ័យឡាក់តូក្រូទឹកដោះគោប្រអប់ថ្មី ត្រៀមខ្លួនរួចជាស្រេចសម្រាប់កុមារលូតលាស់ដោយភាពរីករាយស៊ីមឡាក់ Gen IQ ថ្មីក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែនីតិចែករង្វាន់មិនដេកទេបានទាំងស្បៃសឈ្នះទាំងរង្វាន់តោះយើងកោះទាំងអស់គ្នា ធម្មពលពិសាគ្រឿងស្រវឹងសូមកុំបើកបរថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃរូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យពិសាដោយការទទួលខុសត្រូវ Work នៅ Manchester City រៀងជានិច្ចដើម្បីផ្ដល់ធម្មពលដល់អ្នកកុំព្រាយយ៉ាវ ធ្លាប់ធ្វើការពីមុនមកទេអត់ផងបងខ្ញុំអត់ដែរធ្វើការផងព្រោះអីខ្ញុំនៅរៀនរៀនឆ្នាំទីប្រហែលហើយខ្ញុំរៀនឆ្នាំទី1ហ៎បងជំនាញអីដែរជំនាញផ្នែកទីផ្សារបងចុះហេតុអីបានជាអូនដាក់ពាក្យមកធ្វើការនៅក្នុងក្រុមហ៊ុនបងដោយសារខ្ញុំជានិស្សិតអញ្ចឹងខ្ញុំចង់បានបទពិសោធន៍ពីក្រុមហ៊ុនអញ្ចឹងហ៎បងហើយ ខ្ញុំចង់ឲ្យទ្រឹស្ដីខ្ញុំដើរទៅមុខទៅតាមគ្នាអូខេអញ្ចឹងបងចង់ធ្វើតេស្តកុំព្យូទ័រអូនបន្តិចពួកអីអូនដាក់ CV មកគឺពាក់ព័ន្ធជាមួយនឹងកុំព្យូទ័រអញ្ចឹងបងចង់ដឹងថាអូនចេះកុំព្យូទ័រប៉ុណ្ណាអញ្ចឹងអូនសាកធ្វើលំហាត់ Excel នេះទៅអូនមានរយៈពេល1ម៉ោង ឡើងឆ្អែតសម្ភារឡើងបែកពពុះមាត់ចុងក្រោយនៅតេស្តកុំព្យូទ័រទៀតមិនដឹង ជាក្រុមហ៊ុនស្អីទេធ្វើការតើចេះសពមកអញ្ចឹងមែនបានធ្វើការកើតហើយចុះបើធ្វើការហើយរៀនបដាទៅវាស្លាប់មែនស្មានតែខ្លួនឯងអ្នកសម្ភារហ្នឹងចេះអីខ្លះទៅចូលមកធ្វើការគេស្ដីឲ្យដែរសោះហ្នឹងសំដីឡើងហំអើយ តែមកពីខ្លួនឯងដែរហ្នឹងដឹងថាសប្ថ្ងៃនេះគេត្រូវការអីហើយមិនខំរៀនទេអើយអត់កើតទេបើនៅអញ្ចឹងទៀតដឹងតែយ៉ាប់ហើយអាឡូរ៉ាអឺហើយមានការអីទាំងយប់ទំលប់អញ្ចឹងអត់ដេតពួននេះហ៎ ហើយចុះហែងវាមិនហែងណាមកសួរអញ្ចឹងយើងមិនបានឈប់ទេគ្រាន់តែផ្អាកមួយរយៈហ្នឹងណាដល់ពេលចូលរៀនណាអញចូលរៀនវិញហើយ ឯងចេះដឹងរឿងច្រើនណាស់មួយនេះគិតតែខ្លួនឯងទៅចេះមកណែនាំគេដល់ណាប្រាប់ហើយថាយើងផ្អាកមើលរយៈសិនទេហើយគាត់ថាគេចាំឯតាមម្នាក់មែនបងលុយគេហើមករៀនណាហើយចាំចូលវិញម្ដងទៀតបាទបើចូលវិញម្ដងទៀតបងលុយគេម្ដងទៀតទៅអឺដល់ពេលណាគេដឹងហើយគេបងហើយ និយាយច្រើនដល់អាមួយនេះវើយចាំតនេយើងទៅសាលាដល់ខ្លួនឯងហីបើនិយាយប្រាប់គ្រូប៉ុណ្ណឹងមិនបានណាអញឈប់និយាយហីប៉ុណ្ណឹងហីអញរវល់តិចបើកវគ្គបណ្ដុះបណ្ដាលដើម្បី ភាពជោគជ័យក្នុងការលក់អនឡាញក្រោយបញ្ចប់វគ្គនេះនឹងក្លាយជាតំណាង ចែកចាយឬក៏លក់ផលិតផលក្នុងក្រុមហ៊ុនតែម្ដងឱកាសនឹងមានសម្រាប់អ្នកដែលចាប់អារម្មណ៍អាចតាក់ទងមកតាមលេខទូរស័ព្ទខាងក្រោមបានយ៉ាមួយណាធំមកតូចហេយើងជាកូនអ្នកលក់ចាប់ហួយដែរតាត្រឹមតែលក់អនឡាញមានអីពិបាក រៀនទៅប្រហែលថ្ងៃក៏ចេះបាត់ទៅហើយហើយមានសេរីភាពទៀតរៀនលក់ខាងហ្នឹងទៅ មិនចាំបាច់ទៅពិបាកធ្វើការឲ្យគេស្ដីឲ្យហើយប្រាក់ខែបើកមកហើយអស់កម្លាំងទៀតតែបើយើងលក់អនឡាញយើងមានសេរីភាពជាងនឹងទៀតមានពេលច្រើនមានពេលទំនេរច្រើនមិនបាច់ចាំទៅធ្វើការនាំតែហត់ចិត្ត ហេគិតសាក់មើលសិនវៃឃើញគេ លក់មុខរបរអនឡាញជោគជ័យមានលុយទិញឡានហើយនឹងផ្ទះបើមិនតន់ជោគជ័យផងទៅខ្វល់អីរឿងបរាជ័យប៉ុណ្ណឹងគ្រាន់តែយើងដាក់ទុនតិចតួចទៅវាបានទេរៀនមិនចេះវាមិនមែនជារឿងលំបាករហូតទេ ចិនផងកូរ៉េផងពិបាកមែនតែมันប្រកាសថាលក់អនឡាញវាពិបាករហូតណា ឥឡូវគាត់តែសាក់រមអនឡាញហ្នឹងទៅបាទ Halo អ្នកទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំមានរឿងចង់និយាយបន្តិចដោយសារហ្នឹងហើយថ្ងៃហ្នឹងគឺសាក់ live បាទមើល share មួយ share មួយឡើង view ទាំងអស់គ្នាមើលមានអ្នកចូល view អត់ណា អូខេសៀមម្នាក់មួយសៀមម្នាក់មួយហ្នឹងហើយសៀមឡើងវីដេអូបងប្អូនចង់មានរឿងដំណឹងប្រាប់បងប្អូនបន្តិចសម្រាប់អ្នកដែលចង់បានផលិតផលល្អមកពីប្រទេសដែលមានគុណភាពបាទកុំភ្លេចណាអឺព្រោះអីផលិតផលនេះគឺខ្ញុំបានប្រើសាក់ហើយគឺល្អមែនតែនហើយផលិតផលនេះគឺមានសម្រាប់អ្នកដែលចង់ទិញឥឡូវនេះគឺមានការ promotion ណាសម្រាប់អ្នកដែលចង់បានណាផលិតផលរបស់ខ្ញុំគឺល្អ ហ្នឹងហើយប្រើម្ដងហើយចង់ប្រើម្ដងទៀតណាបងប្អូនបាទសម្រាប់អ្នកដែលចង់បានផលិតផលយកទៅប្រើណាអាចសួរខ្ញុំបានតាម inbox មកណាតម្លាក់លេខមកបាទខ្ញុំខលទៅវិញក៏បានដែរអេអាសានហើយញ៉ាំមីហិលឡើងដែរអឺឃើញចេះត្រាម៉ាត្រាមអីណាអីជុំលេខសាក់មិនបានចេះលក់អនឡាញហៅលុយខ្លួនឯងទៀតថ្ងៃមុខថ្ងៃក្រោយហ៎ហ៊ានផងលក់ផងចឹងជោគជ័យឯងវើយអូមិនហើយមកយកអាអូទៅម្ដងមកបន្តិចហ្នឹង ហើយចុះមិនមកម្នាក់ឯងចឹងអត់មានឃើញតែគេមកមួយចឹងហើយអាមើលនិយាយព្រោះថ្ងៃអញមានខ្លួនហ្មងណាខំរកស៊ីផងហើយសំទុកខ្លះផងពិបាកណាអឺហើយឯងចង់មកយ៉ាងឃើញរៀនច្រើនមកនេះចិនផងអីផងឥឡូវឃើញមករកស៊ីអនឡាញទៀតគេរៀនច្រើនគេចេះច្រើនអញ្ចឹងហើយណែពាក្យថារៀនមួយម៉ាត់គឺវាធំទូលំទូលាយណាបើយ ហើយបើយើងបកកាយលក់ដូរអញ្ចឹងទៀតណាណែហើយសាគិតមើលមើលបើយើងចង់នាំផលិតផលពីស្រុកគេមកហើយបើសិនយើងមានដើមទុនចង់នាំផលិតផលចូលផ្ដាច់មុខទៀតណាវាកាន់តែងាយស្រួលអញ្ចឹងបានអញខំប្រឹងរៀនហ្នឹងណាអឺយើងក៏ឯងរៀនច្រើនចេះសួរទៅពួកយើងនេះមិនសូវប្រកាសដូចឯងរងថ្ងៃហេតុទៅស្កប់ជីឡៃតែមួយទៅសាលាក្រេតែមួយសោះគ្នាចង់ឡាប់ហើយរាប់ដូចឯងទៀតគ្នាស្លាប់ជាមិនខាននេះ ទោះបីជាគ្នាមិនបានរៀនសាកលវិទ្យាល័យដូចពួកឯងមែនប៉ុន្តែនេះយើងមានកំណត់អាខាងរកស៊ីអនឡាញហ្នឹងណាមានកំណត់ថ្លាដូចទឹកចឹងអើយសម្រាប់កំណត់វិញគឺទលំទលាយមិនដែលគិតអីទេគិតតែរឿងរកស៊ីជាធំហើយបើសិនជាអារឿងផ្សេងវិញណាទុកម្ដងសិនតើអើយចាំពេលដែលមានរឿងដែលត្រូវគិតចាំគិត ឈឺក្បាលស្អីមករៀនចប់បាក់ដប់អីចង់ចូលរៀនពេលណាក៏បាន សំខាន់ណាអាចជំនាញ soft skill ហ្នឹងណានៅខាងក្រៅគឺសំខាន់មែនតើគ្នាមិនដឹងទេ តែគ្នាខុសពីឯងឲ្យរៀននៅសាលានេះមួយគឺគ្នាមិនឈប់ដាច់ខាតទោះគ្នាគ្នានេះរៀនមិនសូវចេះប៉ុណ្ណាក៏ដោយតែបើឲ្យឈប់គឺមិនឈប់តែម្ដងបើឲ្យគ្នាលេងចូលដោយឯងនេះចាប់អានេះបន្តិចចាប់អានោះបន្តិចអឺគ្នាលេងចូលអើយវើយ ជម្រាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺមកដល់ទៀតហើយណាតម្លៃពិសេសណាបងប្អូនទាំងអស់គ្នាមកនឹងចូលមើល complex share ម្នាក់មួយម្នាក់មួយឲ្យបានឡើងមួយយូរសិនណាបាទថ្ងៃនេះគឺខ្ញុំនឹងនាំផលិតផលមួយដែលល្អបាទផលិតផលជំនួយ ការចងចាំនេះគឺជាផលិតផលនាំចុះដាច់មកដល់ក្រុមហ៊ុនរបស់យើងខ្ញុំតែម្ដងហើយនឹងមានផលិតផលជាច្រើនទៀតក៏ដូចជា ថ្នាំសម្រក់រាងហើយនឹងថ្នាំញ៉ាំទៅឲ្យសាច់ស្អាតផងដែរហើយនឹងមានផលិតផលជាច្រើនទៀតដែលខ្ញុំនាំចូលបាទសាគ្រឿងស្រវឹងសូមកុំបាក់ម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ Milo ប្រភពនៃធមពលដើម្បីជោគជ័យ Lactogro ទឹកដោះគោប្រអប់ ថ្មីត្រៀមខ្លួនរួចជាស្រេចសម្រាប់កុមារលូតលាស់ដោយភាពរីករាយ Simla Gen IQ ថ្មីក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែពិធីចែករង្វាន់មិនដឹងទេបានទាំងស្បៃសឈ្នះទាំងរង្វាន់តោះយើងកោះទាំងអស់គ្នាអារម្មណ៍មានធម៌ពលពិសាគ្រឿងស្រវឹងសូមកុំបើកបថ្មីទឹកដោះ ក៏ប្រអប់សញ្ញាក្លែងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃរូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យពិសាដោយការទទួលខុសត្រូវ Work នៅ Manchester City រៀងជានិច្ចដើម្បីផ្ដល់ធម៌ពលដល់អ្នកកុំព្រាងយ៉ាំ Work ហើយចុះប្រហែលថ្ងៃនេះវាកើតស្អីវាវៃ live អត់សូវមាន view អ្នកមើលអញ្ចឹងបានតលក់ដាច់ដបងដបងមែនគិតថាមកលក់អនឡាញនេះវាមិនឈឺក្បាលដូចរៀនចិនវាគ្រាន់បើជាងធ្វើការឲ្យគេដែរតើឥឡូវនេះយ៉ាប់មែនតើនេះឡងចង់តែម្ដងអើយធុញណា មិនដឹងថាត្រូវធ្វើអីទៀតទេនេះអាឡូជំរាបសួរខ្ញុំសាន់និយាយអូបងមិនក៏ខ្ញុំមិនដឹងរឿងនេះអញ្ចឹងហើយមានរឿងដល់ថ្នាក់ហ្នឹងមិនក៏ខ្ញុំមិនដឹងអញ្ចឹង ហើយមិនបានដល់ថ្នាក់នេះបងអូយខ្ញុំវិលមុខហើយគាត់អីអត់ចាញ់ទេនេះនឹងហើយបងចាំខ្ញុំសម្រួលដោះស្រាយរឿងនេះអរគុណបង thank you ចប់ហើយខ្ញុំពេលនេះស្អីក៏គ្មានសល់ទៀតដែរអីវ៉ាន់លក់មិនដាច់ហើយមកត្រូវជាពាក់គេរុំកោះទៀតការងារអីគេមិនក៏បានតែបើផ្លែអញ្ចឹងគិតតែពេលបានរៀនវគ្គលក់អនឡាញហើយនឹងបានធូរស្រាលជាងគេមិនបាច់ប្រឹងទៅរៀនដូចមុនតែឥឡូវហ្នឹងអីក៏អត់ដែរខ្ញុំសុខចិត្តបោះចោលការសិក្សានៅមហាវិទ្យាល័យដើរទៅរៀននេះដើរទៅរៀននោះ ព្រោះតែចង់បានប្រាក់ខែច្រើនដល់ឥឡូវនេះហ่ะចប់អស់ហើយរៀនចិនបន្តិចរៀនកូរ៉េបន្តិចដាក់ពាក្យធ្វើការក៏គេមិនយកក៏រត់មកលក់អនឡាញលក់មិនបានប្រមាណក៏មកជួបរឿងបែបនេះពេលនេះហ่ะមិនដឹងតែត្រូវធ្វើមិនទៀតទេមានតែត្រឡប់ទៅសាលារៀនវិញប៉ុន្តែទៅរៀនមិនពេលនេះហ่ะប្រហែលជាគេ លុបឈ្មោះចោលក៏មិនដឹងទៀតអស់ហើយខ្ញុំរលាយអស់ហើយទាំងការងារទាំងរៀងភាសាទាំងសកលវិទ្យាល័យគឺលេខអស់ហើយចប់ហើយ មិនដឹងជាប្រាប់នរណាទេលោកអើយ សុខធម្មតាហើយពួកឯងមិនដែរឥឡូវដូចគ្នាសុខសប្បាយទេអេសាន់អញប្រាប់លោកអួយគ្នាចិត្តទទួលបានសញ្ញាបត្រទៅណាហើយចាស់ឯងវិញរៀនចប់ហើយនៅហើយធ្វើការនៅណាដែរគឺគ្នាឥឡូវនៅជួយប៉ាលក់អីវ៉ាន់នៅផ្ទះហ្នឹងហើយដោយសារអត់តរកការងារធ្វើទេប៉ាគាត់នៅម្នាក់ឯងហ៎ហើយការងារពួកឯងឥឡូវបានអីធ្វើហើយឥឡូវអឺគ្នាប្រឡងចប់សន្តានទូតបារាំង ហើយទៅចូលធ្វើការខែក្រោយនឹងឯងគ្នាវិញជាអ្នកបកប្រែភាសាចិនមួយកន្លែងហើយគ្នាបានចូលធ្វើការមុនដល់ទៀតតែវាមិនសូវជាល្អប្រហែលទេតែគាត់ថាគ្នាអាចទៅចំណងបានច្រើនដែរណាអូនជំរាបសួរអូនលើកដៃស្វាយប្រាក់មួយ ការងារល្អរៀងរៀងខ្លួនខុសតែខ្ញុំមកពីខ្លួនឯងនឹងសាវ៉ាច្រើនពេកចុងក្រោយស្អីក៏ខ្លាយទៅជាអាសាបងដែរគេរៀនមួយដឹងមួយប៉ិតប្រកបហើយខ្ញុំវិញផ្អើទៅតាមគេ ឃើញគេរៀនអីល្បី ថាប្រាក់ខែច្រើនក៏ទៅរៀនជាមួយគេហ្នឹងតាមគេទាំងតែខ្លួនឯងនឹងមិនទាន់ច្បាស់លាស់អីសោះតិចរៀននេះតិចរៀននោះដល់ឥឡូវក្នុងខ្លួនទៅទេស្អាត ខ្ញុំសុំទោសណាប៉ាជាងមុនឆ្នាំមុននេះណាកូនធ្វើអីក៏អត់បានរៀននៅក៏រត់តែមិនបានការទៀតផ្អើលតែតាមគេអត់ប្រយោជន៍ដល់ចុងក្រោយរកអីឲ្យប្រកាសក៏មិនបានទាំងអស់ខ្ញុំសុំទោសណាប៉ាប៉ាក៏ធ្លាប់បានប្រាប់ខ្ញុំដែរធ្វើអ្វី ឲ្យចេះគិតពិតប្រកបសិនកុំចាប់នេះបន្តិចចាប់នោះបន្តិចកុំជឿពាក្យគេពេកខ្ញុំអត់ជឿពាក្យប៉ាទេធ្វើទៅតាមចិត្តខ្លួនឯងដល់ពេលឥឡូវនេះគ្មានលទ្ធផលអីទាំងអស់បានត្រឹមតែសោកស្ដាយឈឺចាប់តែម្នាក់ឯង ព្រោះខ្លួនឯងជាអ្នករៀនតាមចិត្តចង់ចង់ទៅបន្តនរណាក៏បន្តអង្កើតដែរខុសគេអាចកែប្រែវិញបានណាគូមនុស្សយើងគ្មានណាកើតមកហើយសុទ្ធតែគ្មានកំហុសនោះទេតែ4ឆ្នាំនេះ ខ្ញុំចំណាយពេលអត់ប្រយោជន៍ច្រើនណាប៉ារៀនតាមចិត្តនឹកឃើញទើបលទ្ធផលបែបនេះមិនអាចកែប្រែបានសានឯងជាកូនប្រុសណា ការខុសកន្លងមកវាជារឿងធម្មតាទេកូន តែបើកូនគិតថា ដឹងខុសហើយ ចង់កែខ្លួនឡើងវិញជាថ្មី វាជារឿងល្អណាស់ណាកូនកូនត្រូវចាប់ផ្ដើមជីវិតជាថ្មីឡើងវិញកុំអស់សង្ឃឹមអ្វីដែលសំខាន់គឺកូនស្គាល់ពីផ្លូវដែលកូនធ្លាប់ដើរទៅខុសនោះគឺវាគ្រប់គ្រាន់ទៅហើយ ហើយនេះណាកូនគ្រាន់តែរៀនខុសតាកូនមិនដែលបានធ្វើអីសាងកំហុសអីដែលខុសធ្ងន់ធ្ងររហូតទៅដល់ណាក់ កែមិនបានទេកូនចឹងកូនចាប់ផ្ដើមបន្តដំណើរទៅមុខទៀតណាកូនណាអរគុណឲ្យប៉ាដែលប៉ាមិនខឹងកូន ដែលកូនយកលុយពីផ្ទះទៅរៀន គ្មានគោលដៅគ្មានលទ្ធផលមកវិញអញ្ចឹង អត់អីទេណាកូនប៉ាអត់ខឹងទេប៉ាដឹងប៉ាដឹងថាកូននៅក្មេងកូនធ្វើអីតាមតែចិត្តកូនចង់បើទោះជាប៉ាហាមខាត់ខាំងកូនកូនអត់ស្ដាប់ប៉ាដែរចឹងហើយបានជាប៉ាបដោយឲ្យកូនដើរ ដើរទៅចោះរហូតដល់ពេលដែលកូនយល់ដល់ខ្លួនឯងទៅកូនគោលដៅជីវិតមនុស្សម្នាក់ម្នាក់ខុសៗគ្នាតែយើងក៏ត្រូវប្រកបប្រជាជាមួយនឹងខ្លួនឯងថា វានឹងចង់បានអ្វីចង់ខ្លាយជាអ្វីនៅថ្ងៃអនាគតការរៀនតាមចិត្តចង់ព្រោះឃើញគេរៀនច្រើន យើងក៏ត្រូវសួរខ្លួនឯងដែរថា យើងធ្វើតាមគេ ព្រោះខ្លួនឯងឬក៏តាមចិត្តមួយពេលដោយមិនបានគិតពីអនាគតទៅថ្ងៃ ក្រោយទៀត។ ដើរតាមបេះដូងដើរតាមក្តីស្រមៃហើយដាក់ចិត្តរៀនពីវានិងតាំងចិត្តធ្វើវាឲ្យបានល្អជាងរឿងមួយដែលយើងត្រូវគិតវាមុនគេបំផុត